ក៏លន់ក្រឹមក្រឹម ក្រឹមក្រឹមក្រហឹមគ្មានភ្លៀងអស់អោធម្មជាតិមិនទីអនិច្ចាចិន្តាអ្នកស្រែសន្ទូមសំណាប់ស្វត្តរីបសែនស្ដាយម្លេះទេព្រះអើយវសាប្រែជា ហួតហែងរៀងរាងក្រៀមក្រំ ពេកមុំអូនអើយគុំយំឃើញទឹកភ្នែកអូ មាសស្ងួនបងយំអីលើគុំព្រួយពេកពើយើងមិនស្លាប់ទេ ជីវិតអ្នកស្រែគ្មានទេសេចក្តីស្រណុកខំធ្វើតាទាំងកើតទុករំពឹងសង្ឃឹមមេឃី ពេកមុំអូនអើយកុំយំឃើញទឹកភ្នែកអូនមានស្ងួនបងយំអីលើកុំព្រួយពេកពើយើងមិនស្លាប់ទេ ជីវិតអ្នកស្រែគ្មានទេសេចក្តីស្រណុកខំធ្វើការទាំងកាអើទុករំពឹងសង្ឃឹមមេឃី